ប៉ុន្តែនៅក្នុងពេទ្យវត្ថុមានស្ត្រីម្នាក់ឈ្មោះនាងសត្តធីតាសត្តធីតាហ្នឹងនៅរស់រហូតដល់អាយុ700ឆ្នាំទៀតដោយសារមុនពុទ្ធអង្គបានត្រាស់ហ្នឹងបានអឺ ជួបព្រះវិជ័យកពុទ្ធណាបានថ្វាយទៀនថ្វាយអំបោះដល់ ព្រះវិជ័យកពុទ្ធដេជ័យវរអន្តតេតួងនឹងនឹងរុក្ខទេវតាទេរុក្ខទេវតាហ្នឹងកាលដែលនៅពីមនុស្សបានគោរពប្រណិប័តព្រះវិជ័យកពុទ្ធនឹងតាមមេដាបៃតាហូតដល់ទៅពេញ កំឡោះពេញវ័យទៅក៏ទំនាក់ទំនងជាមួយនឹងនាងសត្តធីតាហ្នឹងដល់ថ្ងៃរៀបការ ត្រូវបាត់បង់ជីវិតចឹងណាថ្ងៃចូលរោងការហ្នឹងអាសេរពឹសខំផ្លាប់ហើយក៏កើតជារុក្ខទេវតាតាមបុណ្យដែលបានបំរើ ព្រះវិជ័យកពុទ្ធ ថ្វាយទៀនអីអីហ្នឹងត្រូវកើតនៅទេវលោកជន់លើ តែដោយសារក្នុងពេលវេលាដែល ត្រូវបាត់បង់ជីវិតហ្នឹងវាមានចិត្តស្រឡាញ់ជាប់ចម្ពាក់នាង សត្តធីតាដែលជាភរិយាកំពុងរៀបការហ្នឹងតែអញ្ចឹងទៅប៉ុនដែលឲ្យបដិសន្ធិហ្នឹង បានត្រឹមតែរុក្ខទេវតាប៉ុន្តែមានរិទ្ធអំណាចដែលជះរង្ខ្លាទាំងណានាំយកមាសរតនៈអីអីមកដាក់នឹងផ្ទះនាងសតតិដានឹងហើយក៏នាំយក នាង សតតិដានឹងទៅនៅក្នុងវិមានប្រាសាទរបស់ខ្លួននឹងហើយដល់ទៅដល់វិមានប្រាសាទនឹង ទៅវាមាន កតាពីរមួយឧតោពីរអាហារដែលនាំឲ្យជីវិតហ្នឹងចិត្តតែរស់ នៅ ទៅបានក្នុងកំណើត ជាមនុស្សហ្នឹងទៅធ្វើជាភិយា របស់រុក្ខទេវតាមនុស្សហ្នឹងទេវតាស្រឡាញ់អញ្ចឹងទៅជាប់ស្រឡាញ់កាលពីខ្លួនឯងនៅ ជាមនុស្សហ្នឹង ហើយនាងសត្តធីតាហ្នឹងនៅយូរយូរទៅណាចង់ធ្វើបន់ខ្លួនឯងហ្នឹងឯងពីព្រោះធ្វើបានដែរហើយ គឺរុក្ខទេវតាហ្នឹងបានមកណែនាំឲ្យ នាងសត្តធីតានិងក្រុមគ្រួសារហ្នឹងបាន ធ្វើទៀនថ្វាយអំបោះដល់ព្រះបជាកពុទ្ធហ្នឹងក៏រុក្ខទេវតាហ្នឹងរៀបចំដើម្បីថាឲ្យបានថ្វាយទៀនដល់ព្រះបជាកពុទ្ធនឹងចឹងទៅហើយនាងសតតិដានឹងចង់មកបំពេញបុណ្យកុសលឲ្យច្រើនអញ្ចឹងរុក្ខទេវតាជាប្តីនឹងក៏នាំមកហើយប្រាប់ថាឲ្យធ្វើបុណ្យប្រាថ្នាឲ្យបានជាទេពធីតា ជាប្តីប្រពន្ធនឹងគ្នាទៅទៀតហើយក៏នាំមកដល់ទៅអញ្ចឹងកូនចៅ បាត់បង់ជីវិតទៅអស់ហើយ ចូល700ឆ្នាំ មនុស្សហ្នឹងនឹងនៅក្នុងបេតវត្ថុរៀនបៃដកលេខ56ទៅណាហ្នឹងឯងមានព្រះអត្តកថា ម្ដែងខាងដើមខាងចុងអីផងទៅហ្នឹងឯងសត្តៈបេតសោតសត្តៈបេតសោតហ្នឹងឯងបេកដកលេខ56ហ្នឹងឯងមានរឿងរ៉ាវហ្នឹងអាយុ700ឆ្នាំប៉ុន្តែគ្រាន់តែមកដល់ឋានមនុស្សវិញចាប់ដើមចាស់ព្រឹបព្រឹបហ្មង រស់បានតែ7ថ្ងៃឯងហើយក្នុងកាលនោះព្រះពុទ្ធអង្គបានត្រាស់ សម្ដែងបឋមចៈនៅព្រះយសិបតនមិគតិយវ័នហោហែហើយគង់នៅវត្តចេតពុននាងសតតិដានឹងបានថ្វាយទានដល់ព្រះភិក្ខុសង្ឃចាស់ចាស់ចាស់ហើយដល់ចឹងទៅសបាយនឹងថ្វាយទៀនទៅភ្លេចប្រាថ្នា ទៅរੂប្តីគឺហ្នឹងឯងដល់ចឹងប៉ុនដែលបានធ្វើហ្នឹង ឲ្យបដិសន្ធិក្នុងឋានតាវតឹងបាត់ទៅអត់បានទៅជួបប្តីវិញណាអត់បានប្រាថ្នាប្រាថ្នាក្តីប្រាថ្នាហ្នឹងវា បង្អោនទៅ វានាំឲ្យបុតហ្នឹងចាត់ចែងរៀបចំ ទៅតាមទីក្តីប្រាថ្នា សម្រេចបានតាមប្រាថ្នាគណាកម្មដែលជាបច្ច័យហ្នឹងវាសម្រេចទៅតាមទីក្តីប្រាថ្នាទៀតណា ហ្នឹងហើយប្រាថ្នាទៅភពណាភូមិណាគឺថាអ្នកដែលមានបុណ្យច្រើនអាចសម្រាប់បាននៅទេវលោកទាំង6ជាន់ហ្នឹងឯងហើយទៅតាមការជ្រើសរើសទៀតមានចិត្តបង្អោនទៅឋានណាប៉ុននឹងឲ្យបដិសន្ធិក្នុងឋាននឹងទៀតអានឹងវាដូចជាថាទៀមទាបានត្រូវការបានអញ្ចឹងប៉ុន្តែនេះ វាតេតួងនឹងការបង្អោនចិត្តទៅហ្នឹងឯងដូចអឺទេហោថាប៉ាន់តែអញ្ចឹងដាក់មកអញ្ចឹងយើងយើងមានចិត្តមួយចង់ដឹងថា វាក្តៅឬត្រជាក់ក្តៅខ្លាំងឬក្តៅតិចយើងមាន ចិត្តបង្អោនទៅអញ្ចឹងទៅយើងយកដៃទៅស្ទាបហ្នឹងឯងអញ្ចឹងអាការបង្អោនចិត្តទៅ ដើម្បីចង់ដឹងក្តៅហ្នឹង វាជាឧបនិស្សយបច្ច័យញ៉ាំងកាយវិញ្ញាណវិបាករបស់កម្មប៉ុន្តែវាត្រូវឧបនិស្សយបច្ច័យឲ្យដឹងក្តៅចឹងទៅ ដោយសារការបង្អោនចិត្តហ្នឹងក៏ប៉ុន្តែអ្វីដែលប៉ះនឹងកាយហ្នឹងវាមិនមែនមានតែក្តៅទេព្រោះមហាភូតរូប3វាប៉ះកាយហ្នឹងព្រមគ្នាហ្នឹងវាមានបតវ័យរឹងទន់ផង ទេជោក្តៅតិចវាយោតឹងញោនឹងផោតពៈដែលប៉ះនឹងកាយប៉ុន្តែដោយអំណាចការបង្អោនចិត្តទៅដើម្បីដឹងក្តៅជាជាហ្នឹងអញ្ចឹងវាត្រូវកើតកាយវិញ្ញាណដឹងក្តៅហ្នឹងឯងអត់ដឹងផតពៈដតីទៀតទេហ្នឹងគ្រាន់តែលើកជាឧទាហរណ៍បែរមកបញ្ជាក់រឿងការបង្អោនចិត្តទៅហ្នឹង សំបីធ្វើទៀន ជាមួយ ព្រះតបោះប៉ុន្តែដោយអំណាចការបង្អោនចិត្តទៅក្នុងកំណើតនេះណាវាត្រូវបើកឱកាសឲ្យដល់អកុសលកម្មជាបច្ច័យទៅវិញឲ្យអកុសលវិបាកដេសន្ធិក្នុងកំណើតនេះណើតសត្វតិឆានត្រូវបដិសន្ធិដោយអកុសលវិបាកអា ប៉ុន្តែដល់កើតទៅប៉ុននឹងឧបធម្មទៅសោយសម្បត្តិដូចសម្បត្តិទេពអញ្ចឹងនៅក្នុងពិភពនេះដែលសម្បូរពិភពនេះវាច្រើនពូតែមិនមែនសិតតែសម្បូរទេហ្នឹងឯងអាហ្នឹងគ្រាន់តែចង់បញ្ជាក់ពីការបង្អោនចិត្តហ្នឹងហើយដូចជាធម្មិកបាសកឬក៏ប្របាទទុដ្ឋគមនីអភ័យនៅតាមពៈបណ្ឌិទ្វីបបាទ ទុដ្ឋគមនីអភ័យហ្នឹងជាអនាគតព្រះអគ្គសាវកស្ដាំនៃ ព្រះអរិយមេត្រីចឹងក្នុងគម្ពីរណាមហាវងហើយក្នុងអង្គតរនិកាយតេកនិបាតព្រះសទ្ធាទេសៈជាប្អូននឹងជាអគ្គសាវកឆ្វេងនៃ ព្រះ អរិយមេត្រីយើងហៅព្រះសិអានឹងត្រាស់ដឹងក្នុងផែនដីនឹងនៅមួយអង្គទៀតនឹងចឹង ហ្នឹងឯងពួតអង្គបរិនិព្វានទៅហើយហ្នឹងឯងនៅព្រះប្របាទទុដ្ឋកេមនីអភ័យហ្នឹងទេវតាមកទទួលទាំង6ជាន់ទៀតបរាជរត់មកហើយក៏ព្រះអង្គបង្អោនប្រតិទៅដល់ឋានតោសិទ្ធប្រតិសន្ធិនៅនឹងរាជរដ្ឋហ្នឹងឯងវឹបជាទេវបុត្រ បតិសិនធោបារាមមហាចេតដីពពោធិព្រឹកលោហៈប្រាសាទហើយបានយាងទៅនឹងធម្មិកបាសកយ៉ាងណែប្រសង់ពងស្វាធ្យាយតបឋានហ្នឹងណាហ្នឹងទេវតាមកទទួលស្រស់ស្រស់អញ្ចឹងតែតែឃើញតែខ្លួនឯងហ្នឹងអញ្ចឹងទៅ ដែលជាបញ្ញានិមិត្ត មិត្តរបស់ប៉ុនឃើញហើយក៏បង្អោនចិត្តទៅឋានតោសិតដែរឋានតោសិតហ្នឹងកប់ចិត្តពុទ្ធបរិស័ទអីអីហ្នឹងដោយសារបានសិក្សាមកគឺសន្និសិទទេវបុត្រ